ជំរាបសួររៀងខ្ញុំឈ្មោះមនរៈស្មីសនិតាថ្ងៃនេះខ្ញុំអានមេរៀនទី33ការរត់ការរៀបរាប់ពីសុខភាពនិងអាកាសសុធាកាសធាមេរៀនទី33ការរៀបរាប់ពីសុខភាពនិងអាកាសធាអាកាសធាកញ្ញា សួស្តីវិបរថ្ងៃនេះមុខឯងមិនស្រស់សោះតើឯងមិនស្រួលខ្លួនមែនទេវិបរសួស្តីកញ្ញាខ្ញុំដូចជាក្តៅមុខឈឺក្បាលហើយក្នុងខ្លួនដូចជាព្រលងាយប់មិញខ្ញុំគេងមិនសូវលក់ហើយឧស្សាហ៍កណ្ដាស់ ទៀតផងកញ្ញាអូអញប្រហែលជាកាត់ជំងឺផ្ដាសាយហាមមើលទៅណែវិបលខែនេះជារដូវក្តៅគ្មានភ្លៀងធ្លាក់អាអាកាសអាកាសធាតុមានការប្រែប្រួលមនុស្សសត្វងាយកើតជំងឺណាស់ នៅពេលធ្វើដំណើរកណ្ដាលថ្ងៃអញត្រូវពាក់មួកពាក់ម៉ាស់ដើម្បីបង្ការកម្ដៅនិងធូលីពេលនេះឯងត្រូវទៅមណ្ឌលសុខភាពដើម្បីឲ្យគ្រូពេទ្យពិនិត្យពីបើអរគុណឯងណាស់កញ្ញាខ្ញុំនឹងធ្វើតាមដំបូន្មានរបស់ឯង ឥឡូវនេះខ្ញុំប្រញាប់ទៅមណ្ឌលសុខភាពសិនសូមអរគុណ